នាយជើមលោកកម្មវិធីប្រគំតន្ត្រីធ្វើឲ្យនាយជើមខាតលុយខ្ទង់30000ដុល្លារបើបិទត្រឹមតែមួយខែខណៈពេលដែលក្រសួងសុខាភិបាល កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចឲ្យផ្អាកកម្មវិធីប្រគំតន្ត្រីនៅតាម ទីសាធារណៈ ដែលមានមនុស្សចូលរួមច្រើនកកកនៅទូទាំង ប្រទេសព្រោះតែមានបញ្ហាជំងឺ Covid-19 នោះតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម Sunday នៃជើបានសម្ដែងការគ្រប់គ្រងនិងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ប្រាប់កម្ពុជាថ្មីឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី18ខែមីនា ឆ្នាំ2020នេះ តារាចម្រៀងដែលមានដើមកំណើតពីទឹកដីខេត្តកំពង់ស្ពឺនាយជើមបានលើកឡើងថាបន្ទាប់ពីក្រសួងបានសម្រេចប្រកាសអន្តរកម្មវិធីប្រគំតន្ត្រីនានាដែលមានមនុស្សចូលរួមច្រើននោះ គឺភ្លាមភ្លាមនោះខ្លួននាយជើមត្រូវបានម្ចាស់កម្មវិធីមួយចំនួនតាក់តងសូមពន្យាពេលនិងលុបចោលការប្រគំតន្ត្រីជាបន្តបន្ទាប់ នាយចើមបាននិយាយទៀតថាខ្លួនមិនមានអ្វីត្រូវសោកស្ដាយនេះទេគោលគឺមានតែគ្រប់គ្រងចំពោះការសម្រេចរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដែលបាន សម្រេចប្រកាសផ្អាករាល់ការជួបជុំផ្សេងៗពិសេសដូចជានៅតាមការប្រគំតន្ត្រី KTV និងរោងភាពយន្តជាដើម នេះចឹមថាទូបីជាត្រូវបានបងចំណូលអំឡុងពេលនេះក៏មិនមែនតែខ្លួនមិនបាត់បង់ការងារនេះរហូតទៅទេទៅទៅវិញងាយជើមក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នលើសុខនិងមានការការពារពោះចំពោះសុខភាពឬសម្អាតអនាម័យជាប្រចាំយ៉ាងណាមិញ ពេលនេះនាយចើមមិនបានបញ្ជាក់ប្រាប់ទេថា ក្រោយពេលម្ចាស់កម្មវិធីប្រគំតន្ត្រីមួយចំនួនបានប្រកាសលុបចោលអំឡុងពេលនេះខ្លួនត្រូវបាត់បង់ចំណូលប៉ុន្មាននោះទេខណៈដែលកន្លងមកធ្លាប់មានប្រភពបង្ហើបថាក្នុងរយៈពេល1ខែនាយចើមអាចរកចំណូលបានទុងរហូតដល់30,000ដុល្លារឯណោះ សូមបញ្ជាក់ថាបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី17ខែមីនាឆ្នាំ2020បានបញ្ជាក់ថាដោយយោងតាមអនុសាសន៍ដ៏ពងពួររបស់សម្ដេចលោកជុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសូមប្រកាសឲ្យមានការផ្អាកកម្មវិធីប្រគំតន្ត្រីនៅតាមទីសាធារណៈដែលមានមនុស្សចូលរួមច្រើនកុះករនៅទូទាំងប្រទេសចាប់ពីពេល ទី17ខែមីនា2020រហូតដល់ពេលជំងឺ COVID-19 នេះបានឈឺស្រាលអរគុណចំពោះការតាមដាននៅវីដេអូនេះកុំភ្លេចជួយ Subscribe នៅ Channel នេះផងបើពេញចិត្តអរគុណជួបគ្នានៅវីដេអូក្រោយៗ